បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលជាមួយនឹង Hero ថ្មីមួយទៀតបាទអញ្ចឹងសម្រាប់ Hero នេះគឺ Hero មាន77 Emblem IV ជាមួយនឹង skin មានរហូតដល់108បាទ Street មាន9បាទអញ្ចឹង skin ប្រភេទពួក Legend គឺមាន2 Kusin ជាមួយនឹង Alucard បាទអញ្ចឹងអ្នកទាំងអស់គ្នាថាដឹងថាចំណាយលុយអស់ប៉ុន្មានចូល400បាត់ហើយអូខេអញ្ចឹងយើងមើលទាំងអស់គ្នាថាតើ Hero នេះមាន skin អីខ្លះទៀតទៅលក់រហូតដល់តម្លៃ350បាទអញ្ចឹងមិញគឺ skin Legend មាន2គ្រាប់បងប្អូនណា អូខេយើងអូសមកលើមក skin ធម្មតាខ្ញុំសូមអត់និយាយទេបាទនេះ skin special skin នៃពេជ្រប្រភេទ899 diamond ក៏មានគួរសមដែរបាទច្រើន convert ដែរបាទ skin god បាទ skin minotaur បាទនេះគឺថាខ្ញុំគិតថាសមរម្យបងប្អូនគ្នាឈូ KLS ទៀតបាទមាន Johnson Ruby Hellcat នេះ Kusin Kimi Hayabusa Aldo M1 អាបាត់ដាំងបាទ Aurora Saber erythral cuisine អូមានតែ cuisine ហើយមានទាំងឈូទៀតកាប់ស្រីមែនតើបាទ Lunot Hilda Lancelot បាទ Idora អេតេបាទអធិស្ឋានទាំងអស់គ្នាខ្ញុំស្អកកមែនតើអាហ្នឹងបាទ Mia អឺ Odette Sack បាទ Aurora Matisse Wusco Claude Eritel Alucard Fanny បាទអូ បាទអារ៉ូរ៉ាគឺថាកប់ស៊េរីមែនតើបងប្អូនណាអញ្ចឹងសម្រាប់ហេរ៉ូនេះ350ដុល្លារខ្ញុំគាត់ថាសមតម្លៃមែនតើហើយបងប្អូនណាបាទពិតជាពិបាករបើសិនជាយើងចំណាយលុយមិនដឹងថាអស់ប្រហែលទេគ្រាន់តែ skin legend ពីគាត់អស់400គ្រាន់តែ skin cousin ជាមួយនឹងឈូនឹងអស់អត់ក្រោមពី3 3 400ទេបើសិនតែទាំង Aurora ទាំងអីណា skin K មួយ set ហ្នឹងអានេះ skin K ខ្ញុំអត់តដឹងមានប៉ុន្មានទេប៉ុន្តែនេះប្រហែលជាមាន all ហ្នឹងបាទអ្នកទាំងអស់ចូលរាប់ខ្លួនឯងទៅមាន Karina មានឈូមាន Aurora អស់ដូចទាំងអស់ហើយ មានទាំងអស់ដូចនៅ Guy Never មួយទៀតឯង Quinivia ខ្ញុំអានតែ Guy Never បាទអូខេអឺត្រឡប់ហើយជាស្រ័យផងអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនបាទសង្ឃឹមថាបងប្អូនអាចចូលមើលបន្ថែមខ្លួនឯងទៀតទៅហើយខ្ញុំគិតថាតម្លៃវាថោកហើយប៉ុណ្ណឹងបាទអត់ថ្លៃទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទសម្រាប់ដែលចង់តាមដានទិញលក់កុំភ្លេចធ្វើការ subscribe channel របស់ខ្ញុំបើកដាក់ notification ម្នាក់មួយផងបានអត់រូបកណ្ដឹងហ្នឹងហើយកំ plext like page follow ដាក់ server ម្នាក់មួយផងអ្នកទាំងអស់គ្នាអរគុណច្រើនសម្រាប់បងប្អូនដែលចង់បានអាចតាក់ទងមកលេខទូរស័ព្ទដៃខ្ញុំពីខ្សែនឹងបានឬក៏ឆាតខ្ញុំផ្ទាល់ក៏បានដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត